ទុំខ្ញុំនឹកមិនមើលស្រណោមលប់ស្ដៅនៅមុខវិញសនសាមក្រោយស្រកជាប់មកគង្គាជំនោរងាអូនទារស្បៃ ទួតកណ្ដាលកំពូលយន្តចន់ពងជួបតូចតន់បិណ្ឌបីរាត្រីឆ្លងព្រែមវិហាពងភាចតៃបើយប់បួនថ្ងៃសាងនិស័យស្នា ដៃបែកបែកបានស្វាយណៃក្រោចលួចលួចលះណែព្រិចទៀកស្វាត់ស្បែកក្បែរមកទូទុំ ស្រនងលុកគូមកអូភ្លើ ខ្ញុំនឹកមក រូបស្រីដដៃបែកបែកបានស្វាយណៃក្រចលួបលួចលែស្នេហ៍ដឹកទៀតស្បាក់ស្បែកបានមកដោទុំស្រនងមលពោមកអូលើបត់បងភីចូលវត្តបងណាត់ជួបមុំ ទុំខ្ញុំនឹកងំមកបាទសូមអរគុណច្រើនសូមគោរពអញ្ជើញលោកតា